ខ្ញុំសូម always like building stuff. I always wanted to be some kind of mechanic. I went to school here, go through the program, see what you're good at. ចាំតិចបងតាពី1នាទីអីទៀតទេខ្ញុំខ្ញុំនិយាយខ្ញុំសូម share បន្តិចអូខេ ខេក្នុងនេះខ្ញុំសួស្តីបងប្អូនខ្មែរយើងទាំងអស់គ្នាជាទីនឹករលឹកខ្ញុំលឹមកស្វាថ្ងៃនេះគឺជាលំងាកថ្ងៃអាទិត្យខែ3ទី20 2022វេលាម៉ោង10:18នាទីអឺយប់នៅស្រុកខ្មែរអឺនៅនៅអាមេរិកភាគខាងកើតត្រូវជាម៉ោង9:18នាទីព្រឹកនៅស្រុកខ្មែរអឺតែត្រូវជាថ្ងៃច័ន្ទ មូលហេតុដែលខ្ញុំចង់និយាយនេះគឺដោយសារថាពេលដែលខ្ញុំឃើញ YouTube ហើយដល់ហើយនិយាយពីរឿងដែល James Sock គាត់និយាយអឺមនុស្សដូច James Sock នេះគឺពិបាកនឹងពិបាកនឹងនេះមែនពិបាកនឹងអឺថាតើគាត់នឹងជួយជាតិយើងជួយជាតិខ្មែរយើងឬមួយក៏បំផ្លាញជាតិខ្មែរហើយគាត់តាំងខ្លួនគឺជាអ្នកដែល អឺប្រវត្តិសាស្ត្រសពបែបយ៉ាងទាំងអស់តាំងខ្លួនជាអ្នកចេះដឹងតាំងខ្លួនជាអ្នកអឺចេះដឹងប៉ុន្តែតើចរិតរបស់គាត់ សមជាអ្នក ចេះដឹង ឬមួយក៏អត់បងប្អូនជួយពិចារណាមើលទៅអូខេរឿងដែលសំខាន់តាក់ទងគឺតាក់ទងទៅជាមួយនឹងរឿងដែលគាត់និយាយពីរឿងខ្ញុំមើលឃើញចរិតរបស់គាត់ថាតើមនុស្សគាត់នឹងជាអ្នកដែល ជួយឲ្យខ្មែរយើងឬមួយក៏ជួយបំផ្លាញខ្មែរគាត់ជួយសម្ដែងតេជោឬមួយក៏មិនជួយ សម្ដែងតេជោយើងបានដឹងច្បាស់ហើយកន្លែងហ្នឹងហើយមួយវិញទៀតអឺចរិតរបស់គាត់គឺម្ដងទៅខាងនេះម្ដងទៅខាងនោះតើបងប្អូនអាចទុកចិត្តបានដែរតាក់ទងទៅជាមួយនឹងរឿងឧទាហរណ៍ពេលខ្លះគាត់ជេសំរងស៊ីពេលខ្លះគាត់ទៅសារសំរងស៊ីពេលខ្លះគាត់អឺជេសម្ដេចតេជោ ពេលខ្លះគាត់ទៅសារសម្ដេចដៃជោហើយសប្ដងនេះគឺគាត់និយាយក្នុងនាមជាអ្នកមើលទៅគឺថាអ្នកចេះដឹងអ្នកដែលគិតគូរគឺជាមនុស្សល្អសบายមកហើយខ្ញុំមើលឃើញថានៅមានមនុស្សដែលនៅតាមមើលគាត់អញ្ចឹងបាទខ្ញុំថាហើយពួកគេគ្រប់គ្នានាំគ្នាជេរនាំគ្នាសូម្បីតែខ្ញុំក៏ធ្លាប់ជេរដែរព្រោះគាត់និយាយប៉ះពាល់ខ្ញុំខ្ញុំជេរ ហើយប៉ុន្តែផុតពីហ្នឹងទៅខ្ញុំមិននិយាយមួយថ្ងៃមួយថ្ងៃនិយាយតែពីរឿងគាត់នោះទេព្រោះអីមានកិច្ចការដែលត្រូវនិយាយច្រើនប៉ុន្តែខ្ញុំត្រូវតែនិយាយតាក់ទងទៅជាមួយនឹងរឿងរឿងគាត់គាត់នៅតែនិយាយពីរឿង AB52 អារឿង B52 ហ្នឹងគាត់និយាយពីរឿង B52 ថាពួកគេគ្រប់គ្នាថាអឺយើងដឹងដឹងហើយថាមនុស្សជើមសុកគឺជាមនុស្សដែល កាន់ជើងអាកាំងកាន់ជើងអាកាំងសួស្ដីបងរាជសីទោះបីអាកាំងធ្វើយ៉ាងមិនក៏ដោយក៏មិនដែលឃើញថា អាកាំងធ្វើខុសហើយអ្នកណាក៏គេដឹងច្បាស់ដែរថាអាកាំងនៅពេលដែលទូសវត្ត50 60 70ប្រមាណហ្នឹងមិនមែនអាកាំងអត់ធ្វើខុសទេសូម្បីតែ policy ថ្មីថ្មីដែលថ្មីថ្មីហ្នឹងបងប្អូនបានឃើញទេតា policy របស់អាកាំងតាក់ទងទៅជាមួយនឹងអឺ policy របស់ Trump អាមេរិកា first ឆ្លោះគ្នាជាមួយនឹងចិនឆ្លោះគ្នាជាមួយ នឹងស្អីស្អីចឹងទៅប៉ុន្តែដល់ពេលឥឡូវហ្នឹងចង់ទៅរកចិន ដើម្បីឲ្យជួយឲ្យជួយទប់ទល់ជាមួយនឹងរុស្ស៊ីអាពេលដែលការពីមុនរករឿងចិនបងប្អូនគិតមើលមើលហើយរឿងការដែលរឿងស្រុកខ្មែរក៏អញ្ចឹងដែរដោយសារតែរឿងចង់ទប់ទល់រឿងគុំនេះដូច្នេះពេលដែលការពីដើមមកបងប្អូនដឹងថាយ៉ាងម៉េច អារឿងដែលគេនិយាយពីរឿងថា B52 តម្លាក់ក៏បែកនៅស្រុកខ្មែរហ្នឹងអ្នកណាក៏គេដឹងដែរថាវាតម្លាក់ហ្នឹងវាច្រើនជាងគិតជាទម្ងន់គឺវាធ្ងន់វាច្រើនជាងហើយខ្ទេចខ្ទីជាងទម្លាក់គ្រាប់បែកប៉ាម៉ាណូនៅស្រុកជប៉ុនទៅទៀតប៉ុន្តែហេតុដោយមិនដេចបានម៉ាស៊ីជឺជេមសុកហ្នឹងខ្ញុំជឿហៅឈ្មោះនេះច្រើនកុំឲ្យថានេះហេតុដោយមិនដេចបាននៅតែមើលមិនឃើញហើយនិយាយថា ចង់ដឹងថាតើមានអ្នកណាគេងាប់ដោយសារ AB52 នៅសួរអញ្ចឹងទៀតណា AB50 គេនិយាយថា B52 ទប់ស្កាត់ពួកយឹតកងនៅនៅស្រុកខ្មែរ30000នាក់ក្នុងសម័យសង្គ្រាមខ្ញុំទទួលស្គាល់ថា yes ដីខ្មែរយើងត្រូវសម្ដេចសីហនុឲ្យយឹតកងនៅភៀកខាងកើតវាយទៅខាងយួនខាងត្បូងអាកាំងវាយចូលមកស្រុកខ្មែរគឺដោយសារតែរឿង រឿងតបយឹកកង់នៅលើដីខ្មែរតបអាកានវាយចូលមកដល់នឹងពួកយូនដំបងវាយចូលមកនៅខ្មែរយើងដូចនៅខាងអឺស្វាយរៀងឬមួយក៏ខាងផ្សេងផ្សេងហ្នឹងជាការប៉ັດតលាក់ក៏បែកនៅពីខាងកើតជាការប៉ັດបន្ទាប់មកទៀតទប់ស្កាត់នឹងមិនមែនតែតែពីខាងកើតទេនៅខេត្តកណ្ដាលនៅ ខាងស្អាងនៅខាងស្អីស្អីហ្នឹង តកៅអីហ្នឹងគឺគ្រាប់បែកបរិមាណណូដៅដៅបរិមាណណូនៅមាន ហើយខ្មែរយើងក៏មានអ្នកដែរសឹងតែឈួតដោយសារតែគ្រាប់បែកបរិមាណគ្រាប់បែក B52 ហេតុដោយមិនដែរបានអា Mr. James សុកនឹងនៅតែនិយាយថា ចង់ដឹងចង់ដឹងថាមកមានខ្មែរមួយណាដែលដែលត្រូវគ្រាប់ឬមួយក៏រងគ្រាប់បែកប៉ារ៉ាម៉ាណូហើយអឹមគ្រាប់បែក B52 មិនត្រឹមតែប៉ុណ្្នឹងទេសម្ដេចតេជោក៏ ធ្លាប់ជាកងទ័ពនៅ ក្នុងខ្មែរក្រហមហ្នឹងហើយដល់ហើយអាពួក B52 ហ្នឹងតម្លាក់ក្របបែកគាត់ក៏នៅក្បែរអាក្របបែកប៉ារ៉ាម៉ាន់អឺក្របបែក B52 ហ្នឹងដែរខ្ញុំមិននិយាយនេះច្រើនទេខ្ញុំក៏ចង់និយាយថាអារបងជេមសុកនេះកំតាំងខ្លួនថាជាអ្នកប្រវត្តិសាស្ត្រហើយកំតាំងខ្លួនថាខ្លួនឯងនឹងចេះជាងគេជាងឯងអ្នកឯងមើលសភៅក៏គេមើលសភៅដូចគ្នាទេ មិនមែនមានសភៅតែរបស់អ្នកឯងនឹងអ្នកឯងនឹងចេះជាងគេនោះទេដូច្នេះកុំមកតាំងខ្លួនថាខ្លួនឯងនឹងជាអ្នកប្រវត្តិសាស្ត្រមិនមែនជាអ្នកប្រវត្តិសាស្ត្រទេអ្នកប្រវត្តិសាស្ត្រដូចជាឧទាហរណ៍ថា David Chandler ឬមួយក៏ Philip Short ឬមួយក៏ផ្សេងៗតែគេទៅសេអសទៅសេពីសភៅតាក់ទងទៅជាមួយនឹងប្រវត្តិសាស្ត្រខ្មែរឬមួយក៏អ្នកផ្សេងផ្សេងទៀតមិនខ្វះទេអាហ្នឹងបានគេហៅថាជាអ្នកប្រវត្តិសាស្ត្រហើយអាខ្លួនឯងត្រឹមតែមើល សភៅដូចតែខ្ញុំដែរខ្ញុំមិនតាំងខ្លួនថាជាអ្នកចេះហើយខ្ញុំក៏មិនមកបកកាយទៅថា AB52 អត់មានសម្រាប់ខ្មែរដែរហើយការពីមុននិយាយពីរឿងផ្សេងផ្សេងផ្សេងទីទៅផ្សេងទៀតហើយមកតាំងខ្លួនថាខ្លួនឯងជាអ្នកប្រវត្តិសាស្ត្រនិយាយមនុស្សត្រឡប់តលិនចង់បាយបិណ្ឌធ្វើបាយបាត់ចង់ម្ដងថាអ្នកនេះល្អចង់ម្ដងថាអ្នកនេះមិនល្អស្រេចតែចិត្តរបស់គាត់តាំងខ្លួនជាអ្នកមនុស្សល្អតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យលំមល់យកស្អីនៅពេលដែលគេនិយាយស្អីក៏ដោយតែមិនស្របនឹងគំនិតខ្លួនឯងជេរបន្តិចគេមើលងាយគេសពបែបយ៉ាងទាំងអស់នៅពេលដែលគេនាំគ្នានាំគ្នាជេរនាំគ្នាវាយប្រហារតាមនេះថាគេគ្រប់គ្នានឹងទទួលបញ្ជាពីសម្ដេចដេជោទៅទៅធ្វើបាបគាត់គាត់ទៅជាជនរងគ្រោះទៅវិញនៅពេលដែលខ្លួនឯងបងប្អូនទៅស្ដាប់ទៅសម្ដីរបស់គាត់ សម្ដីសាហាវសាហាវណាគ្មានអ្នកណាគេជេរមនុស្សស្រីសាហាវជាងគាត់គ្មានអ្នកណាគេដែលស្ដីឲ្យគេគ្មានអ្នកណាគេដែលមើងងាយខ្មែរជាងគាត់នោះទេប៉ុន្តែហាមាត់បិទមាត់សិតតែស្រឡាញ់ខ្មែរប៉ុន្តែមនុស្សស្រឡាញ់ខ្មែរមនុស្សដែលចេះដឹងរបៀបនិយាយរបៀបដូចគាត់តែអញ្ចឹងបានខ្ញុំចង់និយាយថាខ្ញុំចេញមកនិយាយនេះខ្ញុំមិនចង់តបតជាមួយគាត់ទេព្រោះអីវាធ្វើឲ្យគាត់ល្បី វាធ្វើឲ្យគាត់នឹងវាកាន់តែថាម្នាក់ម្នាក់និយាយតែពីរឿងគាត់ហើយអាមនុស្សនេះអត់ចេះឈឺទេទោះបីតែគេថាឲ្យយ៉ាងម៉េចក៏ដោយមានតែឌឺថែមថោកទៀតជាទីបំផុតមនុស្សធន់នឹងហើយរួចហើយមកតាំងខ្លួនធ្វើធ្វើធ្វើជាអ្នកចេះដឹងធ្វើជាអ្នកបណ្ដៅជាមួយនឹងអឺសម្ដេចដៃជោហើយនិយាយពីមូលហេតុថាដោយមិនដឹងបានជាគាត់បែចេះបែចុះសពបែបយ៉ាងមុនដំបូងបងប្អូនគិតមើលទៅ មនុស្សនេះមុនដំបូងគាត់វាយប្រហារសម្ដេចទៅចូលសាហាវជាងគេជាងជាងជាងនរណាទាំងអស់បន្ទាប់ពីនឹងមកវាយសម្ដេចសីហនុសាហាវសាហាវមែនតើបន្ទាប់មកទៀតវាយប្រហារសំរងស៊ីបងប្អូនដឹងហើយតាអ្នកណាពេលដែលគាត់វាយអញ្ចឹងបងប្អូនគិតមើលមើលគ្រឿងអីដែលម្ដងម្ដងម្ដងថាសំរងស៊ីល្អម្ដងថាសម្ដេចដែលចូលល្អ ម្ដងថាសម្ដេចដៃចូលមិនល្អម្ដងថាអញ្ចេះម្ដងថាអញ្ចោះតាមចិត្តតែគាត់ចង់និយាយហ្នឹងហ៎ហើយដល់ពេលបន្តមកទៀតនិយាយឡើងមកវាយឥឡូវទៅមកវាយប្រហារសម្ដេចដៃសេចដៃជូប៉ុន្តែនៅពេលដែលមានមនុស្សវាយគាត់ខ្លាំងឃើញគេស្អប់ច្រើនឥឡូវហ្នឹងនិយាយបន្លំបន្លំហ្មងនិយាយបន្លំស្ទាបមួយឯស្ទាបមួយឯប៉ុន្តែឈឺធ្វើឲ្យឈឺជាងអ្នកដែលវាយចំចំទៅទៀតព្រោះអីនិយាយបន្លំ មិនដែលនេះទេហើយមិនដែលទទួលខុសត្រូវនឹងពាក្យសម្ដីខ្លួនឯងដែលខ្លួនឯងនិយាយថាយ៉ាងម៉េចយ៉ាងម៉េចទេអត់ទេបន្លំស្អំផងបន្លំវាយផងនិយាយលេងផងនិយាយស្អីផងតែគំនិតគឺគំនិតនៅតែគំនិតអញ្ចឹងមូលហេតុដែលដែលមនុស្សនេះពិបាកនឹងនឹងយើងដៀលជាមួយគឺមនុស្សកលិចកលុចពេកដល់ពេលអញ្ចឹងទៅយើងមិនដឹងថាមនុស្សនឹងចិត្តគំនិតយ៉ាងម៉េចមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលនិយាយ និយាយខ្លះនិយាយសត្វតែចំណុចដែលធ្វើឲ្យអ្នកខ្លះចង់ស្ដាប់តាក់ទងទៅជាមួយនឹងអំពើពុករលួយតាក់ទងទៅជាមួយនឹងអំពើអយុត្តិធម៌ក្នុងសង្គមតាក់ទងនឹងស្អីស្អីទាំងអស់ដែលនិយាយទៅកន្លែងខ្លះគឺគាត់បំភ្លឺហ្មងគាត់ដឹងល្មមល្មមគាត់និយាយបំភ្លឺថែមទៀតព្រោះការចោទប្រកាន់របស់គាត់យើងដឹងហើយថាគឺជាការនិយាយទៅតាមទៅចិត្តរបស់គាត់អញ្ចឹងខ្ញុំគ្រាន់តែចង់និយាយថា ខ្ញុំសូមខ្ញុំជឿថាបងប្អូនអឺគួរតែដឹងដែរថាមនុស្សនេះយើងមិនអាចទុកចិត្តបានទេហើយបើយើងនិយាយពីរឿងមនុស្សដែលគេធ្វើក្នុងកិច្ចការសង្គមល្អរឿងអីដែលគេស្អប់ដូចឧទាហរណ៍សងសងសតានដែលគេចេញមកនិយាយគឺគេនិយាយពីប្រវត្តិសាស្ត្រគឺនិយាយពីប្រវត្តិសាស្ត្រគេនិយាយពីរឿងឧទាហរណ៍ថាធ្វើ analysis ពីរឿងអឺពិភាក្សាពីរឿង អឺពិភពលោកនយោបាយពិភពលោកនយោបាយអេអេអាស៊ីឬមួយក៏ស្អីស្អីហ្នឹងគឺគេនិយាយចឹងអាហ្នឹងបានគេសំថាជាអ្នកដែលជួយជាប្រវត្តិសាស្ត្រឬមួយក៏ជួយអប់រំជួយឲ្យបងប្អូនខ្មែរយើងបានដឹងមិនមែនថាអានេះចេញមកម្ដងចេះម្ដងចោះម្ដងចេះម្ដងចោះធ្វើឲ្យអ្នកស្ដាប់ឡើងវិញ អញ្ចឹងហើយបានខ្ញុំសូមនិយាយថាសូម្បីតែខមវាសនាក៏យើងដឹងថាខមវាសនាយ៉ាងហោចណាស់វា អត់កែប្រែ ពីចិត្តគំនិតដែលវាត្រូវនិយាយហើយមនុស្សមនុស្សរបៀបដូចចេមសុកនេះបងប្អូនទៅគិតមើលមើលម្ដង ចេះ ម្ដងចុះម្ដងចេះម្ដងចុះហើយតាំងខ្លួនសពបែបយ៉ាងទាំងអស់បើសិនជាវាវាធ្វើជាមនុស្សឲ្យបានឲ្យដូចគេដូចឯងទៅឥឡូវដូចឧទាហរណ៍ចូលខ្លះ សន្និដ្ឋាន show ឯបានហ្នឹងគឺគេចេញមក10នាទីប្រហែលនាទីគឺនិយាយគឺវាអត់មានតាក់ទងអីជាមួយនឹងធ្វើឲ្យខ្មែរបែកបាក់គ្នាទេសងស្រងតោសងស្រងសតានក៏អញ្ចឹងដែរវ៉ាន់ឌីក៏អូនក៏អញ្ចឹងដែរគេនិយាយស្អីគេដល់ឬមួយក៏អ្នកផ្សេងផ្សេងទៀតដូចជាសេងឌីណាឬមួយក៏ស្អីស្អីដែលនៅក្នុងដែលនិយាយតើអាហ្នឹងបានគេសំជាអ្នកនិយាយដើម្បីជួយប្រទេសជាតិ តាំងឲ្យសមជាអ្នកតែនេះប៉ុន្តែអាមនុស្សនេះនិយាយគឺនិយាយបើមិនបានតាំងខ្លួនឲ្យខ្ពស់ហើយជេរស្ដីគេគឺអត់អត់អស់ហើយអត់អស់ចិត្តទេបងប្អូនមើលមើលតើអានឹងវាសមជាអ្នកចេះដឹងទេបើបើវាប្រើសម្ដីវាអត់តាំងនេះគឺមើលងាយគេមើលងាយគេតើបងប្អូនមើលមើលតើអ្នកវិភាគមួយណាដែលត្រូវមើលងាយគេតើអ្នកដែលចង់អប់រំគេទាំងអស់និយាយមើលងាយគេអញ្ចឹងហ៎ ហើយបងប្អូនតើមនុស្សចឹងចឹងតើសមឲ្យតម្លៃដែរប៉ុន្តែខ្ញុំអត់មានច្រើនទេអ្នកណានៅជឿក៏ជឿទៅប៉ុន្តែខ្ញុំក៏ចង់និយាយថាមនុស្សនេះគ្មានតម្លៃអីនឹងគួរឲ្យយកមកពិចារណាយកមកនិយាយផងប៉ុន្តែខ្ញុំនិយាយនេះដោយសារតែខ្ញុំមើលឃើញថាបើមិននិយាយអាមនុស្សនេះវាកាន់តែកាន់តែបានចិត្តទៅបានចិត្តទៅបានចិត្តទៅខ្ញុំសូមមើលបងបងយន្តថាទីនោះគាត់ថា គឺជាការពិតរបស់ខ្លួនថាមិនចឹងណោះអឺនេះវាទៅផុតទេអូខេចាំនេះចាំនិយាយជួយអរគុណបងដែលមនុស្សតែខ្ញុំមើលអត់នេះឃើញឃើញចឹងបានថាខ្ញុំស្ដាយនិយាយតាមត្រង់ស្ដាយមួយយ៉ាងស្ដាយថាមនុស្សហ្នឹងនៅមានមនុស្ស ស្ដាប់ច្រើនមើលច្រើននៅចូលទៅក្នុងនេះអញ្ចឹងបាទខ្ញុំចង់និយាយថាមើលច្រើនអីច្រើនប៉ុន្តែបងប្អូនមើលប៉ុន្តែថាកន្លែងណាដោយសារថាវាអញ្ចឹងមនុស្សต้องប្រកែសម្ដីនិយាយហើយបន្ថែមនិយាយបន្ថែមមិននិយាយការប្រទេគាត់ចង់និយាយឲ្យអ្នកណាល្អគាត់លើកល្អទៅអញ្ចឹងសរុបសេចក្តីយើងបានមើលឃើញហើយថានៅតែអួតក្អេងក្អាងពីរឿង ទៅសើអាកាំងខ្ញុំសូមនិយាយថាអាកាំងវាមានកន្លែងខុសមិនមែនមិននេះទេដោយការតែតម្លាក់ក្របបែកនៅនៅ B52 នៅចំនួនដែរតម្លាក់នៅស្រុកខ្មែរគឺគឺជាការបញ្ជារបស់ Nixon ដោយសម្ងាត់ខុសច្បាប់ប៉ុន្តែសភារបស់អាកាំងអត់ដឹងទេយើងត្រូវបែងចែកថាវាមានពីរពីរផ្នែកអូខេ សភាអាកាសអត់ដឹងទេប៉ុន្តែ Nixon គឺជាអ្នកដែលបើធ្វើបំពេញច្បាប់អន្តរជាតិសប្តាហ៍នេះអានឹងវាមិនខុសគ្នាជាមួយនឹងសប្តាហ៍នេះដែលរុស្ស៊ីកំពុងតែវាយអ៊ុយក្រែននឹងទេសិតតែបំពេញទាំងអស់ប៉ុន្តែអានេះវាបើកចំហ ការតែចំនួនហ្នឹងគឺអត់បើកចំហទេគឺលួចលាក់នេះជាការប៉ັດហើយក៏បាននិយាយថាពេលហ្នឹងអាកាំងទៅធ្វើហ្នឹងធ្វើត្រឹមត្រូវអត់ត្រឹមត្រូវទេ ព្រោះអីអត់មានសភាអាកាំងណាយល់ព្រមឲ្យទៅតលាក់កបែកដោយសម្ងាត់ចឹងទេប៉ុន្តែ នៅពេលដែលគេបានដឹងនឹងហើយបានបាន Nixon នឹងមានរឿង Watergate ហ្នឹងហើយ Watergate វាតាក់ទងទៅជាមួយនឹងអឺពួកខាង Nixon ហ្នឹងឲ្យមនុស្សទៅ break in ចូលទៅក្នុងចូលទៅក្នុងអឺពួក headquarter របស់ពួក Democrat សពបែបយ៉ាងចឹងទៅ ចឹងខ្ញុំមិននិយាយពីរឿងចេមសុកនឹងតទៅទៀតទេខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងទៅចោះហើយតាក់ទងទៅជាមួយនឹងមនុស្សនេះប្រើសម្ដីយើងបានឃើញហើយថានិយាយស្អីបំភ្លើសការពិតច្រើនណាស់តាក់ទងទៅជាមួយនឹងរឿងដែលវាចោតប្រកាន់ហើយជាមួយនឹង Cambodia Daily និយាយថាសម្ដេចតេជោគម្រាមសម្រាប់វាសត្វតែនិយាយបំភ្លើសការពិតទាំងអស់វាគ្មាន តម្លៃវាគ្មានស្អីដែលសម្ដេចតេជោត្រូវការទៅចង់សម្រាប់វានោះទេ ព្រោះវាមិនវាមិនវាមិនមានតម្លៃដើម្បីនឹងសម្រាប់ចោលហើយមួយវិញទៀតតកតងទៅជាមួយនឹងរឿងគាត់បន្ទោសពីរឿងសម្ដេចដៃជោថារឿងសំរាំងស៊ីរឿងសំរាំងស៊ីគាត់ថារឿងសំរាំងស៊ីគាត់គិតថាគាត់ចាញ់បោកសម្ដេចដៃជោនៅពេលដែលគាត់វាយប្រហារទៅទៅទៅសំរាំងស៊ីអញ្ចឹងបានគាត់ឈប់ វៃសំរាំងស៊ីហើយឈប់ឆ្លោះគ្នា ជាមួយនឹងពួកអឺក្រុមឆ្កែកាចរបស់សំរាំងស៊ីដែល ប្រមាណនឹងគាត់ឈប់គាត់ឈប់ឆ្លោះជាមួយគាត់គិតថានៅ ពេលដែលគាត់វៃសំរាំងស៊ីគាត់ចាញ់បោក សម្ដេចដៃជោមូលហេតុនៃការចាញ់អឺអឺគាត់គិតថាគាត់ចាញ់បោកសម្ដេចដៃជោព្រោះគាត់ថា គាត់ lobby ឲ្យសម្ដេចតេជោនឹងឲ្យសំរងស៊ីចូលស្រុកទៅ ដល់ពេលសម្ដេចតេជោអត់ឲ្យចូលស្រុកហើយដល់បន្តមកទៀតគាត់និយាយថាបើអញ្ចឹងឲ្យសម្ដេចតេជោនឹងធ្វើច្បាប់ធ្វើច្បាប់ដាក់សំរងស៊ីឲ្យនៅក្រៅក្រៅច្បាប់ទៅកុំឲ្យធ្វើអីកើតសម្ដេចតេជោក៏អត់ធ្វើតាមទៀតអញ្ចឹងដល់ពេលអញ្ចឹងគាត់ថាសម្ដេចតេជោនៅត្រូវគ្នាជាមួយនឹងសំរងស៊ីឬមួយក៏ នៅគេហៅថានយោបាយអាចក្នុងឈ្នាងរបៀបដូចគាត់និយាយហ្នឹងអាចក្នុងឈ្នាងអញ្ចឹងគាត់ថាគាត់ខំបាញ់សំរាំងស៊ីខំបាញ់ចំសំរាំងស៊ីដូចជាចាញ់បោកសម្ដេចតេជោអញ្ចឹងហើយបានគាត់បកមកឈប់បាញ់សំរាំងស៊ីហើយឈប់និយាយគ្រប់គ្រងសម្ដេចតេជោដូចពីមុនទៀតអាហ្នឹងបងប្អូនគិតមើលមើលខ្លួនឯងមិនមែនជាអ្នកនយោបាយទេសម្ដេចតេជោគាត់មិនព្រមឲ្យសំរាំងស៊ីចូលស្រុក អាហ្នឹងគឺជាការគិតឃើញរបស់សម្ដេចតេជោចោះរឿងអីវាតាក់ទងអីជាមួយនឹងគាត់ថាគាត់ចាញ់បោកសម្ដេចតេជោនៅពេលដែលខ្លួនឯង lobby សពបែបយ៉ាងទាំងអស់បន្តមកទៀត lobby ថាអឺឲ្យពួកដែលនៅនេះប្រហែលហ្នឹងចូលស្រុកទាំងអស់ទៅណាចូលស្រុកទាំងអស់សម្ដេចតេជោក៏គាត់អត់អត់ធ្វើតាមទៀតចំណុចអស់ហ្នឹងអឺគាត់គាត់ឲ្យដល់ហើយដល់ពេលអញ្ចឹងគាត់ គិតថាគាត់ចាញ់បោកហើយក៏ហើយគាត់និយាយចុះឡើងក៏ឡើងមើងងាយសម្ដែងតែចូលថាគំនិតដែលមិនដែលមិនដូចគំនិតរបស់អឺចេមសុកហ្នឹងគឺសម្ដែងតែចូលគឺជាគឺជាមិនមែនជាអ្នកដែលឆ្លាតវៃមិនមែនជាអ្នកដែលអ្នកនយោបាយដែលក្លាហានឬមួយក៏ស្អីស្អីតែខ្ញុំមិនចាំភាសាគាត់ច្បាស់ទេតែក្នុងន័យរបៀបអញ្ចឹងប៉ុន្តែចំពោះខ្ញុំខ្ញុំមើលឃើញថា សម្ដែងដៃចូលគាត់គាត់មិនមែនមិនមែនភ្លឺដូចភ្លឺដូចជេមសុកគិតនឹងទេជេមសុកគិតថាខ្លួនឯងនឹងគ្រាន់បាល់ជាងប៉ុន្តែ សម្ដែងដៃចូលគាត់ថាមូលហេតុដែលគាត់មិនឲ្យសំរាំងស៊ីចូលហើយក៏មិនចាំបាច់ធ្វើច្បាប់ដើម្បីអឺដាក់ឲ្យសំរាំងស៊ីទៅជាអាវឡបានន័យថាមិនអាចធ្វើអាវឡបានគឺខ្ញុំថាគឺជាការសំរុំមួយមិនចាំបាច់ទៅធ្វើទេហើយក៏ព្រោះអីទុកសំរាំងស៊ីមួយដូច ពួកប្រឆាំងពួកប្រឆាំងអត់មានអ្នកណាប្រឆាំងប្រឆាំងឲ្យព្រោះមានសំរាំងស៊ីមួយនៅនៅនៅនៅនៅរាំងស្ទះនៅហ្នឹងដូច្នេះមិនចាំបាច់មានអ្នកណាមួយនេះទេអាហ្នឹងតែខ្ញុំចង់និយាយដូច្នេះជាការឆ្លាតវៃមួយរបស់សម្ដេចតេជោដែលថា នៅមានសំរាំងស៊ីពួកប្រឆាំងមិនបានមិនអាចធ្វើអីកើតទេព្រោះខាងប្រឆាំងតែមានសំរាំងស៊ីមួយអត់មានអ្នកណាឡើងមករួចទេហើយមនុស្សសំរាំងស៊ីនេះ មិនអាចធ្វើអីឈ្នះសម្ដេចតេជោទេដូច្នេះចាំបាច់ទៅធ្វើអីឲ្យសំរាំងស៊ីនេះបងប្អូនគិតមើលមើលនឹងមិនមិនជាការឆ្លាតវៃមួយរបស់សម្ដេចតេជោទេខ្ញុំគិតថានឹងជាការឆ្លាតវៃមួយហើយហើយមួយវិញទៀតគាត់ចង់ឲ្យសម្ដេចតេជោធ្វើច្បាប់ចាំបាច់ធ្វើច្បាប់អីគាត់សំមនុស្សសំរាំងស៊ីមួយចាំបាច់ធ្វើច្បាប់ហើយតទៅពេលសម្ដេចតេជោអត់ធ្វើតាមកំណត់របស់គាត់គាត់និយាយចេះចោះទៅចឹងទៅ មនុស្សនឹងដោយសារតែខ្លួនឯងមានដំណួតខ្លាំងពេកគិតថាការគិតរបស់ខ្លួនឯងនឹងវាគ្រាន់បើជាងសម្ដេចតេជោប៉ុន្តែតាមពិតខ្លួនឯងលើមែនតើហើយខ្ញុំខ្ញុំយល់ស្របពីការដែលគាត់សម្ដេចតេជោធ្វើខ្ញុំអត់បាននិយាយជាមួយគាត់សម្ដេចតេជោហើយយល់ពីចិត្តរបស់គាត់ទេតែខ្ញុំយល់ឃើញថា ការធ្វើរបស់សម្ដេចតេជោគឺជាការឆ្លាតវៃមួយដោយទុកសំរាំងស៊ីធ្វើអីមិនកើតរាំងស្ទះពួកខាងប្រឆាំងដែលឡើងមិនរួចបងប្អូនមើលទៅ តើពួកប្រឆាំងណាដែលដែលកើតពីដាពីណីមកគឺថាតើមានសំរាំងស៊ីមួយឡើងអត់រួចទេសូម្បីតែអឺខមស្នាធ្វើតាមប្រមាណអាណត្តិក៏ទៅអត់រួចដែរឬមួយក៏អ្នកផ្សេងផ្សេងផ្សេងផ្សេងទៀតក៏អញ្ចឹងដែរដល់បងប្អូនធ្វើកិត្តមើលមើលមិនត្រឹមត្រូវហើយបន្តមកទៀតឲ្យសម្ដេចដៃចូលទៅធ្វើច្បាប់គាត់មនុស្សសំរាំងស៊ីម្នាក់ចាំបាច់ធ្វើច្បាប់ដើម្បីគាត់ថាសំរាំងស៊ី ហើយបន្តមកទៀតតែតកតងជាមួយនឹងច្បាប់ដែលដែលដែលរឿងសេចក្ដីពីរសេចក្ដីអីហ្នឹងមិនមែនសម្ដេចតេជោគាត់ចង់ធ្វើទេប៉ុន្តែសំរងស៊ីនិយាយពីកន្លែងហ្នឹងគាត់រុញទូបដោយទឹកគឺធ្វើអញ្ចឹងក៏វាល្អដែរគឺសត្វតានេះទាំងអស់អញ្ចឹងសរុបសេចក្តីសំជេមសុកធ្វើស្អីក៏ដោយតែមិនបានសម្រេចដូចបំណងទៅមកទៅមកខឹងដោយសារតែគំនិតរបស់ខ្លួន មិនបានសម្ដែងតេជោទទួលយកដល់ពេលអញ្ចឹងវាយប្រហារទៅលើទៅពីរឿងអំពើពុករលួយអំពើស្អីស្អីដែលវាតាក់ទងការនិយាយហ្នឹងវាវាមានប្រជាប្រិយភាពវាមានប្រជាប្រិយភាពដែលមានមនុស្សចូលចិត្តចង់ដឹងចង់ឮរឿងហ្នឹងច្រើនអញ្ចឹងហើយបានរបងចេមសុកហ្នឹងវានៅមានមនុស្សមើលមើលច្រើនអាហ្នឹងយើងទទួលស្គាល់អញ្ចឹង ហើយប៉ុន្តែក៏ខ្ញុំចង់និយាយថាមានមនុស្សមើលមែនប៉ុន្តែមនុស្សនេះមិនអាចយកធ្វើជាមនុស្សបានទេដោយសារតែសម្ដីនិយាយអីយកតែមកឈ្នះសុខស្អីបងមិននេះតានិយាយអីយកតែមកឈ្នះគេហើយតាំងខ្លួនជាមនុស្សល្អតាំងខ្លួនជាអ្នកប្រជាធិបតេយ្យប៉ុន្តែតាមពិតខ្លួនឯងមិនមែនជាប្រជាធិបតេយ្យទេព្រោះអីគំនិតខ្លួនឯងហ្នឹងសាហាវជាងគេទាំងអស់អ្នកណាក៏មិនដល់ខ្លួនអ្នកណាក៏ត្រូវយូត្រូវគាត់នឹងស្ដីឲ្យ សពបែបយ៉ាងទាំងអស់ហើយខ្លួនឯងមិនដែលប្រឡូកនៅក្នុងនយោបាយអីទាំងអស់តែតាំងខ្លួនយល់ដឹងគ្រប់កន្លែងទាំងអស់យល់ដឹងពីណាពីណីទាំងអស់អ្នកណាក៏គាត់នឹងជេរដែរពូទីនក៏គាត់ជេរដែរឬមួយក៏ស្អីជេរដែរអ្នកណាក៏ដល់ជេរទាំងអស់ខ្ញុំខ្ញុំនិយាយតាមត្រង់ខ្ញុំជេរខ្ញុំជេរតាអ្នកណាគេចេះលបងត្រាំព្រោះមនុស្សត្រាំហ្នឹងគឺជាមនុស្សខូចជាទីបំផុតដូច្នេះខ្ញុំជេរ ក្នុងចំណោមមេដឹកនាំធំធំនេះខ្ញុំមិនជេរគ្រប់គេគ្រប់គ្នានោះទេអញ្ចឹងបានន័យថាហើយ James សុកនឹងជាស្អីទៅអាហ្នឹងហើយតែខ្ញុំចង់និយាយអញ្ចឹងមួយវិញទៀតមុននឹងខ្ញុំបញ្ចប់កន្លែងហ្នឹងខ្ញុំក៏ចង់និយាយពីរឿងព័ត៌មានខ្លះចំពោះអ្នកខ្លះដែលស្ដាប់ព័ត៌មានហើយចេះតែជឿទៅលើព័ត៌មានព័ត៌មានមិនមែនប្រកាសថាព័ត៌មានអឺដែល នេះនឹងសិតថាត្រឹមត្រូវទាំងអស់នោះទេអញ្ចឹងខ្ញុំសូមយកចំណុចមួយ ខ្លះខ្លះយកមកនិយាយតាក់ទងទៅជាមួយរឿងហ្នឹងប៉ុន្តែខ្ញុំជឿថាយ៉ាងហោចណាស់ព័ត៌មានបោះសកកាំងយ៉ាងហោចណាស់ក៏ត្រឹមត្រូវច្រើនជាងប្រទេសផ្សេងផ្សេងអានេះខ្ញុំមិនមែននេះណាហើយតោះហើយកុំថាខ្ញុំនឹងកាន់ជើងសកកាំងអីពួកភាគច្រើនខ្ញុំនិយាយអឺ ទោះបីតែខ្ញុំរស់នៅស្រុកអាកាំងយូរមែនប៉ុន្តែកន្លែងអាកាំងសុស្ដីចាកន្លែងណាដែលដែលនិយាយអឺល្អត្រឹមត្រូវខ្ញុំទទួលយកត្រឹមត្រូវអញ្ចឹងបានដូចខ្ញុំនិយាយពីរឿងនេះអញ្ចឹងពីរឿង policy របស់ការដែលទម្លាក់គ្រាប់បែកហ្នឹងគឺជា policy របស់ប្រធាននាយកបដី Nixon ដែលជាមនុស្សមនុស្សសាហាវ Nixon សាហាវណាហើយប៉ុន្តែមិនមែនជា policy របស់ អឺសភាអាកាំងនោះទេឥឡូវខ្ញុំចង់យកទៅរឿងនេះមួយដែលគេនិយាយយកមកមើលបន្តិចហើយខ្ញុំជឿថាបងប្អូនកុំទៅជឿព័ត៌មានរបៀបចឹងចឹងក្នុងនេះគឺជាព័ត៌មានដែលខ្ញុំជឿថាចេញមកពីពួកខាងរុស្ស៊ីហើយពួកខាងប្រទេសដែលដែលមិនចូលចិត្តតែខាងគេយកមកនិយាយអូខេ តកតងទៅជាមួយនឹងរឿងហ្នឹងហើយរឿងនេះខ្ញុំខ្ញុំបាននិយាយឲ្យថាខ្ញុំអត់ជឿទៅតាមនេះទេគេថាមូលហេតុអ្វីបានជារុស្ស៊ីទៅវាយអ៊ុយក្រែនគេនិយាយពីរឿងហ្នឹងមាន5ចំណុចចំណុចទី1និយាយថាប្រទេសអ៊ុយក្រែនហ្នឹងគឺជាទឹកដីដែលសម្រាប់ឲ្យពួក ISIS ទៅទៅវឹកវើនៅហ្នឹងនិយាយហ្នឹងគឺសិតតែនិយាយចោលប្រកាន់ទាំងអស់ គឺជាភាសារបស់ពួករុស្ស៊ីភាសារបស់ពូទីនដើម្បីយកលេសវាយចូលអ៊ុយក្រែនហើយភាសាហ្នឹងគឺជាភាសាមួយដែលមិនត្រឹមត្រូវទេវាអត់មានត្រឹមត្រូវអីដែលដែលប្រទេសអ៊ុយក្រែនហ្នឹងទៅជាទឹកដីមួយដើម្បីបង្កើតពួក ISIS បងប្អូនគិតមើលមើលមានអ៊ុយក្រែនណានៅប្រទេសអ៊ុយក្រែនណាមាន ISIS ពួក ISIS វាមាននៅពួកនៅសេរីនៅអ៊ីរ៉ាក់នៅយេម៉ែន នៅនៅម្ដុំមជ្ឈមបូព៌ាវាអត់មាននៅក្នុងអ៊ុយក្រែនទេចោតថាអញ្ចឹងចោតមួយទៀតតកតងទៅជាមួយថាពួក sniper អឺកំពុងតែ train ថាពួក sniper គឺពួក បាញ់កំភ្លឹងដែលបាញ់ពីចម្ងាយរាប់គីឡូបាញ់សម្លាប់ណារាប់គីឡូពួក sniper ពួកអាកាំងប្រើច្រើនណាពួកនឹងពួក sniper ហ្នឹងនៅក្នុងសង្គ្រាមអារ៉ាក់ហ្នឹងគឺបាញ់បាញ់សម្លាប់ពីចម្ងាយចម្ងាយច្រើនណា sniper ពួកអាកាំងហើយដល់ហើយ គេថាពួកទាំងអស់ហ្នឹងសត្វតែគេយកពួកពួកជនអក្រិតដែលសម្លាប់មនុស្សហើយនឹងពួក Mafia ដែលពួកបាតសង្គមយកទៅ train ធ្វើជាពួក sniper នៅប្រទេសអ៊ុយក្រែនហ្នឹងអាហ្នឹងពួករុស្ស៊ីអាហ្នឹងគេគេថាព័ត៌មានគឺជាមូលហេតុទី2ដែលវាយចូលទៅក្នុងអ៊ុយក្រែនសិតចេះតែនិយាយទៅរួចមកនិយាយទៅរួចហើយក៏មានអ្នកជឿដែរ ខ្ញុំអត់ខ្វល់ថាអ្នកណាជាអ្នកជឿទេគ្រាន់តែខ្ញុំចង់និយាយថាព័ត៌មាននេះគឺជាព័ត៌មានចោលប្រសិទ្ធហើយអ្នកដែលជឿទៅលើព័ត៌មានហ្នឹងក៏ខ្ញុំអត់ខ្វល់ដែរអ្នកឯងគឺក៏ជឿចោះតែចំពោះខ្ញុំខ្ញុំមិនបាន ទៅជឿព័ត៌មានរបៀបអញ្ចឹងទេទមួយវិញទៀតចោទប្រកាន់ថារុស្ស៊ីចូលទៅវាយអ៊ុយក្រែនគឺក្នុងគោលបំណងកំទេចចោលរោងចក្រដែលបង្កើតបង្កើត chemical weapon របៀបដោយតែអាកាំងអាកាំងទៅវាយទៅទៅទៅអ៊ីរ៉ាក់ចឹងហើយចោទថានៅក្នុងនឹងមានអាសាដាមហ៊ូសេនបង្កើតអឺអាវុធ mass destruction ដែលដែលធ្វើឲ្យរលាយរលាយផែនដីឬមួយក៏ធ្វើឲ្យខាតខូចខាតធ្ងន់ធ្ងរចោតប្រកាន់ចឹងរុស្ស៊ីចូលទៅវាយយូក្រែនគឺចង់ទៅបំផ្លាញរោងចក្របង្កើត គីមីអាវុធគីមីនឹងហើយអាវុធគីមីនឹងគឺជាបោះរបស់ អាកាំងនៅក្នុងនឹងចេះតែនិយាយទៅរួចហើយចេះតែចោតចឹងទៅកើតបងប្អូនគិតទៅអានឹងគឺជាមូលហេតុទី3មូលហេតុទី4គេថាសប្តាហ៍នេះ ពួកដែល terrorist ដែលមកទៅពីរុស្ស៊ីទៅពីសូទៅពីសេរីចូលទៅអ៊ុយក្រែនច្រើនណាស់ ទៅជួយទៅជួយអ៊ុយក្រែនទៅវាយទៅជួយវាយអ៊ុយក្រែនចេះតែនិយាយទៀតហើយវាមិនខ្វះទេអ្នកដែលចូលទៅជួយវាយជាពិសេសពួកដែលមានជាតិជាអ៊ុយក្រែនដើមកំដៅអ៊ុយក្រែនតែចូលសញ្ជាតិអាកាំងហើយធ្វើទាហានអាកាំងដល់ពេលនេះឬមួយក៏ធ្វើផ្សេងៗនៅស្រុកអាកាំងហ្នឹងអ្នកខ្លះធាប់ធ្វើ nurse អ្នកខ្លះធាប់ធ្វើអីហ្នឹងគេស្ម័គ្រចិត្តទៅជួយការពារអ៊ុយក្រែនមាន ហើយនឹងមានអ្នកខ្លះទៀតដែលដែលមិនចូលចិត្តរុស្ស៊ីហើយចូលចិត្តនេះហ្នឹងគឺស្ម័គ្រចិត្តទៅធ្វើសង្គ្រាមហ្នឹងទៅជួយធ្វើហ្នឹងក្នុងពិភពលោកហ្នឹងឬថាមានចំនួនរហូតដល់12000នាក់12000នាក់នេះជាការពិតប៉ុន្តែបើនិយាយពីថាចេញមកពីពីពីប្រទេសសេរីអត់ទេបើចេញពីប្រទេសសេរីគឺរុស្ស៊ីទេដែលទៅ ហាក់ទៅជួលពួកទាហានស៊ីឈ្នួលអស់ហ្នឹងឲ្យមកជួយវាយនៅនៅអ៊ុយក្រែនព្រោះអីរុស្ស៊ីអត់មានបទពិសោធន៍ក្នុងការធ្វើសង្គ្រាម ក្នុងទីក្រុងទេ ហើយអាពួកនៅសេរីហ្នឹងវាមានបទពិសោធន៍ក្នុងការធ្វើសង្គ្រាមនៅក្នុងទីក្រុងដល់ហើយត្រូវយកអាពួកហ្នឹងមកមកធ្វើទាហានឲ្យពួករុស្ស៊ីតើពេលក្នុងនេះទៅជាចោទថាពួកហ្នឹងមកជួយ ទៅមកជួយខាងអ៊ុយក្រែនទៅវិញ តែតាមពិតពួករុស្ស៊ីសោះអាហ្នឹងវាអញ្ចឹងហើយនិយាយចឹងបានថា សទៅជាខ្មៅខ្មៅទៅជាសហើយបន្តមកទៀតគេថាប្រទេសជាច្រើន នៅ ខ្វាយអត់អញ្ចឹងប្រទេសតែខ្វាយអត់បានន័យថានៅស្ងៀមស្ងាត់អត់និយាយអីគឺជាប្រទេសដែលគ្រប់គ្រងរុស្ស៊ីចេះតែនិយាយទៅកើតតើមានប្រទេសប្រមាណនេះដែលបោះឆ្នោតកាលប្រមាណថ្ងៃមុននោះ141 បោះឆ្នោតផ្ដន់មិនគ្រប់គ្រងរុស្ស៊ីវាយចូលអ៊ុយក្រែននោះទេ អ្នក ដែលគ្រប់គ្រងរុស្ស៊ីមានតែ5នាក់បូកព្រមជាមួយនឹងរុស្ស៊ីផងសិតថាប្រទេសដែលនេះទាំងអស់ North Korea អ៊ីរ៉ង់រុស្ស៊ីហើយរួចហើយអឺមានប្រទេសទូតនោះមួយហើយសិតតែប្រទេសចឹងចឹងហើយមកដល់ពេលនេះមកនិយាយថាសិតតែប្រទេសជាភាកច្រើន ដែលគេនៅមិនមាត់មិនកនឹងដោយសារតែគេពេញចិត្តរុស្ស៊ីតែតាមពិត141ប្រទេស សូម្បីតែខ្មែរយើងក៏មិនបានទៅចូលរួមអឺនេះថាគឺបោះឆ្នោតប្រឆាំងជាមួយនឹងការដែលរុស្ស៊ីវាយចូលទៅក្នុងអ៊ុយក្រែនមានតែ5ទេដែលគ្រប់គ្រងហើយ35អនុប្រវត្តិដែលមានចិនដែលមានស្អីស្អីចឹងទៅអញ្ចឹងបានន័យថាអាព័ត៌មានចោលប្រសិទ្ធអស់នេះហើយរួចហើយចេះតែមានយកយកទៅអ្នកជឿ ហើយជាពិសេសខ្ញុំសូមជម្រាបថាមានស្រុកខ្មែរយើងភាកច្រើនដែលចូលចិត្តនៅតែនិយាយថានៅតែពេញចិត្តជាមួយនឹងរុស្ស៊ីខ្ញុំសូមជម្រាបថាអត់មានមូលហេតុអីដែលយើងត្រូវការទៅកាន់ជើងរុស្ស៊ីនោះទេទោះបីជារុស្ស៊ីមានមូលមូលហេតុនៃការដែលវាយចូលអ៊ុយក្រែនក៏ដោយតាក់ទងទៅជាមួយអ៊ុយក្រែនចង់ទៅក្នុងជាសមាជិក NATO ប៉ុន្តែ ក្រៅពីនឹងអត់មានអត់មានមូលហេតុអីនេះទេហើយខ្ញុំទទួលស្គាល់ថាអាមុខនេះនឹងគឺអាពួកនៃតូនឹងវាចេះតែវាទីទៅទិសខាងកើតដែលធ្វើឲ្យរុស្ស៊ីវានៅអត់វាអត់ feel comfortable អត់ feel comfortable ក្នុងរឿងហ្នឹងដូច្នេះកន្លែងហ្នឹងយើងទទួលស្គាល់ប៉ុន្តែអាការវាយបំភ្លេចបំផ្លាញសប្តាហ៍នេះបងប្អូនគិតមើលមើលតើមានអ្នកណាមួយដែលនៅគ្រប់គ្រងនៃការវាយវាយចូលទៅដល់របស់រុស្ស៊ីចូលដល់ប្រទេសអ៊ុយក្រែន imagine ថាសម័យឃើញថាតើអ៊ុយក្រែននឹងគឺជាប្រទេសខ្មែររុស្ស៊ីគឺជាប្រទេសយួនអានេះខ្ញុំក៏ example គេឧទាហរណ៍តើយើងពេញចិត្តឲ្យប្រទេសប្រទេសដែលធំជាងវាយចូលមកអញ្ចឹងណាហើយបហៈបហាយគ្នាបងប្អូនបហៈបហាយគ្នាប៉ុន្តែមិនមែនបែបនេះវាច្រើនជាងឆ្ងាយប៉ុន្តែរុស្ស៊ីបើយើងមើលមែនតើចង់មួយខែណាចង់មួយខែវាយវាយយកទីក្រុងនេះអត់បានទេ ប៉ុន្តែដល់ពេលវាយចូលទីក្រុងនេះឥឡូវវាយចូលលែងបានដោយសារតែត្រូវគេបាញ់កំទេចចោលរត់កោះច្រើនវាយចូលអត់បានប្រើកងប្រើតបអាកាសវាយរហូតទៅដល់ខាងលិចដោយឧទាហរណ៍ថាវាអត់មានអីត្រូវត្រូវទៅទម្លាក់កំទេចកំទេចគេចោលទេនៅពេលដែរពេលតែវាយគ្នានៅនៅខាងខាងកើតសោះយើងប្រៀបធៀបថានៅវាយនៅតាមនៅស្វាយរៀង ហើយនឹងនៅកចេះប៉ុន្តែដល់ពេលទៅតម្លាក់ក្របបែកទៅតម្លាក់ក្របបែកទៅដល់ប៉ោយប៉ែតបងប្អូនគិតមើលមើលទៅគឺបំផ្លាញចោលហ្មង ហើយមិនត្រឹមតែប៉ុណ្្នឹងទេបើសាតាគេហៅ supersonic missile ដែលមាន speed លឿនជាង5ដងនៃល្បឿនល្បឿនសម្លេងដល់ពេលអញ្ចឹងបាញ់ទម្លាក់អត់អត់បានគំខ្ទេចខ្ទេចគឺក្នុងគោលបំណង មិនមែនធ្វើសង្គ្រាមនេះមិនមែនធ្វើសង្គ្រាមដើម្បីយកឈ្នះទេគឺធ្វើសង្គ្រាមដើម្បីដើម្បីកំទេចចោលហ្មងកំទេចចោលហ្មងពាត់ទីក្រុងមួយពាត់ទីក្រុងមួយបានផ្ដាច់ទឹកផ្ដាច់ភ្លើងផ្ដាច់ស្បៀងផ្ដាច់ស្អីស្អីទាំងអស់ហើយបើតរមកទៀតមិនត្រឹមតែប៉ុណ្ណឹងឲ្យប្រជាជនជនភៀសខ្លួនចេញមិនមែនភៀសខ្លួនចូលទៅមកខាងខាងរដ្ឋាភិបាលអ៊ុយក្រែនទេ ដកយកទៅខាងទៅខាងរុស្ស៊ីឬមួយក៏ទៅខាង Belarus Belarus បើខ្ញុំប្រៀបធៀបថាប្រៀបធៀបដូចឡាវអញ្ចឹងណាដូចឡាវអញ្ចឹងហើយរួចហើយយកទឹកដី Belarus មកវាយចូលដើម្បីចូលមកអ៊ុយក្រែនខ្ញុំនិយាយតាមត្រង់សប្តាហ៍នេះអឺមេដឹកនាំពិភពលោកនេះបើយើងនិយាយមែនតើណា ពេលវេលាហ្នឹងណាអញ្ចឹងបានគេសួរសំណួរសួរថាអញ្ចេះអាហ្នឹងសួរសំណួរណាថាបើសិនជានេះគួរតែឲ្យអាវុធទៅពួកអ៊ុយក្រែនឬមួយក៏មិនឲ្យមានមួយគេគិតថាកុំឲ្យអាវុធទៅឲ្យអ៊ុយក្រែនកាលណាឲ្យអាវុធទៅអ៊ុយក្រែនធ្វើឲ្យសង្គ្រាមនឹងកាន់តែបន្តទៅទៅបន្តទៅទៀតហើយមួយផ្សេងទៀតគេថាត្រូវតែឲ្យអាវុធទៅឲ្យអ៊ុយក្រែនចំពោះខ្ញុំ ខ្ញុំមិនទៅជាអ្នកអីទេតែខ្ញុំយល់ឃើញថាបើមិនឲ្យអ៊ុយក្រែនអញ្ចឹងមានតែទុកឲ្យអ៊ុយក្រែនងាប់បើ សង្គ្រាមចាប់ផ្ដើមហើយហ្នឹងហើយបើសិនជាខ្ញុំវិញខ្ញុំថាបើសិនជាប្រទេសគ្រប់គ្នាទាំងអស់នាំគ្នាឲ្យខ្ញុំមិនជឿថារុស្ស៊ីហ៊ាននេះប៉ុន្តែដោយសារឥឡូវហ្នឹងម្នាក់ម្នាក់អត់សូវទេទៅសូវសូម្បីតែអាកាំងក៏អត់ហ៊ានដែរព្រោះខ្ញុំជឿថាខ្ញុំជឿថា គ្រឿងអាវុធរបស់រុស្ស៊ីវាមិន ទំនើបជាងរបស់អាកាំងទេ ទោះបីតែមានគ្រាប់បែកប៉ារ៉ាម៉ាណូក៏ខ្ញុំមិនជឿថារុស្ស៊ីហ៊ានប្រើគ្រាប់បែកប៉ារ៉ាម៉ាណូដែរដូច្នេះដោយសារតែចេះតែញញើតចុះញញើតឡើងអញ្ចឹងអឺញញើតចុះចុះប៉ុន្តែឥឡូវមួយនេះដែលឈ្មោះអីកុងសែបៃលិនអត់ការធ្វើជេតើជេហ្នឹងដោយសារខ្ញុំនិយាយខុសរឿងអីដូចជាខ្ញុំមិនតបតច្រើនទេខ្ញុំក៏សួរថា តើពេលដែលខ្ញុំនិយាយនេះវាវាវាទៅក្បាលអាងាប់ឯងរឿងអីហើយបើឯងចង់ជេរពាក្យសម្ដីឯងទៅសេប្រហែលហ្នឹងជេរទៅម៉ែឯងវិញទៅអាហ្នឹងចាប់ប៉ុណ្្នឹងឯងតឯងប៉ុណ្្នឹងទៅចោះអូខេឈ្មោះកុងសែកុងកងសែហ្នឹងកងសែបៃបៃលិនហើយនិយាយខុសរឿងអីបានអាងាប់ឯងវាមិនពេញចិត្តសូមនិយាយមកដោយសារថាវាយប្រហារជេមសុកហើយ ហើយហើយហើយនឹងគ្រប់គ្រងជេមសុកហ៎ហើយយ៉ាងម៉េចអាភ្លឺសូមនិយាយប៉ុណ្្នឹងទៅចាស់ឬមួយក៏គ្រប់គ្រងរុស្ស៊ីបើឯងចង់គ្រប់គ្រងរុស្ស៊ីទៅគ្រប់ទៅធ្វើទាហានចូលទៅទៅឯងអត់មានខ្វាត់ទេអាហ្នឹងសូមនិយាយប៉ុណ្្នឹងទៅចាស់អឺប៉ុន្តែខ្ញុំនិយាយពីរឿងមួយហ្នឹងខ្ញុំនិយាយថាតាមពិតអឺបើយើងចូលមកដល់ដំណាក់កាលនេះអឺ ម្នាក់ម្នាក់ដោយសារខ្លាចរុស្ស៊ីខ្លាំងពេកខ្ញុំជឿថារុស្ស៊ីតែម្នាក់ឯងតែគ្មានអ្នកណាទៅគ្រប់គ្រងអ៊ីស្រាអែលទេហើយពីរឿងនឹងអឺដោយសារថាប្រធានាធិបតី នៅក្នុងគណៈបកប្រជាធិបតេយ្យមិនសូវហ៊ានមិនសូវហ៊ានប្រើអាវុធអីចឹងណាដល់ពេលចឹងទៅរៀងនឹងតិចបាទចំពោះខ្ញុំវិញខ្ញុំ ថាល្មមដល់ពេលព្រោះដល់ពេលយើងមើលទៅវា វាវាដូចថាធ្វើសង្គ្រាមនេះមិនមែនសង្គ្រាមដើម្បីយកឈ្នះគឺសង្គ្រាមដើម្បីបំផ្លិចបំផ្លាញប្រទេសគេហ្មងណាបំផ្លិចបំផ្លាញហ្មងអឺអញ្ចឹងខ្ញុំក៏អានេះបើជានេះខ្ញុំខុសហើយត្រូវខ្ញុំមិនគិតថាខ្ញុំនឹងនេះបើតែជំកំណត់ខ្ញុំខ្ញុំថាអឺគេនិយាយពីរឿងថា មិនឲ្យជួយគ្រឿងអាវុធទៅអ៊ុយក្រែនចំពោះខ្ញុំខ្ញុំមិនថានេះត្រូវតែជួយថែមទៀត ហើយរួចហើយចាំមើលតើរុស្ស៊ីបើមិនជួយរុស្ស៊ីអត់ចង់ចរចាទេប៉ុន្តែបើសិនជាជួយអានឹងរុស្ស៊ីចរចាអានេះខ្ញុំយល់ឃើញចឹងណាតែខុសឬមួយត្រូវអឺបងប្អូនជួយពិចារណាទៅកន្លែងហ្នឹងហើយហ្នឹងជាជា question ដែលគេកំពុងតែអឺនេះដែរសួស្ដីបងប៊ុនសុងអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងចុះអឺ ជាប់30នាទីជាងដែរចូល40នាទីហើយខ្ញុំនៅតែនិយាយម្ដងទៀតថាមនុស្សចេមសុកបងប្អូនត្រូវតែដឹងថាមនុស្សនេះមិនអាចយកជាគ្នាបានទេសម្ដីក៏អញ្ចឹងដែរហើយអឺខ្ញុំមិនបានប្រើសម្ដីជេរអីទេប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថាមនុស្សនេះមិនបាន ជួយ ខ្មែរទេអឺគឺជាមនុស្សដែលបំផ្លាញខ្មែរទៅវិញទេហើយ អឺបើសិនជាក្នុងនាមជាអ្នកចេះដឹងធ្វើយ៉ាងម៉េចក៏ដោយធ្វើរបៀបដោយអ្នកព័ត៌មានដែលមិនមែនឈ្លោះគេឈ្លោះឯងជេរគេជេរឯងនោះទេនឹងតែខ្ញុំចង់និយាយហើយមិនមែនម្ដងឆ្វេងម្ដងស្ដាំមិនមែនបកប្រែប្រវត្តិសាស្ត្រទៅតាមចិត្តនឹកឃើញរបស់គាត់នោះទេរឿង B52 100%ស្លាប់ខ្មែរយើង100% មិនមែនដើម្បីតែអឺទប់ស្កាត់ពួកយិតកុកនោះទេហើយបេរំដៅ B52 នៅនៅមានគ្រប់កន្លែង នៅជាពិសេសគឺនៅភាគខាងកើតនៃប្រទេសកម្ពុជា ហើយមួយវិញទៀតតកតងទៅជាមួយរឿង B52 ហ្នឹងបើយើងនិយាយពីមែនពេលគេហៅ carpet bombing ហ្នឹងគឺទម្លាក់គ្រាប់បែកដោយមិនដោយមិនគិតថាតើគ្រោះថ្នាក់ដល់ប្រជាជន ឬមួយក៏ខ្ទេចទីផ្ទះសំផ្ទះសម្បែងប្រជាជនយ៉ាងម៉េចទេបងប្អូនដឹងថាយ៉ាងម៉េចទេ AB52 នោះពេលតែវាទម្លាក់ម្ដងតតឹងរបស់វាគឺថាជាប់ប្រហែលជា1គីឡូកន្លះ1គីឡូកន្លះតតឹងទម្លាក់ហើយបណ្ដោយដែលវាទម្លាក់ទៅនឹងមកគ្រាប់ហ្នឹងគឺថាដូចគេបាច់បាច់ស្រូវអញ្ចឹងឬមួយក៏នេះអញ្ចឹងទៅមិនមែនទម្លាក់ធម្មតាទេណារាយទៅហ្មងជាប់ប្រហែល3គីឡូពេលដែលវាទម្លាក់ម្ដងម្ដង ហើយដល់តម្រាក់អញ្ចឹងអញ្ចឹងបងបងប្អូនគិតមើលទៅសម័យនេះឥឡូវគេលែងប្រើអញ្ចឹងហើយគេលែងប្រើអញ្ចឹងហើយហើយបើយើងនិយាយពីតើមកសិតថាអាវុធដែលគេមិនទទួលស្គាល់ទាំងអស់គេនិយាយពីរឿងនេណាប៉ាក្របនេប៉ាល់ដែលទម្លាក់ទម្លាក់ទៅប៉ះអីឆេះហ្នឹងប៉ះអីឆេះហ្នឹងអាសិតថាអាវុធដែលគេលែងឲ្យប្រើហើយអាវុធអស់ហ្នឹងកាលពីដើមមកអាកាំងយកទៅប្រើនៅស្រុកខ្មែរអាកាំងយកទៅប្រើនៅស្រុកខ្មែរយកទៅប្រើនៅស្រុកយួន ហើយរួចហើយនៅតែនិយាយថាសិតថាល្អទៀតបងប្អូនគិតមើលមើលអត់មានខុសអីទេណាអត់មានខុសអីជាមួយនឹងពួករុស្ស៊ីកំពុងតែវាយអ៊ុយក្រែនសប្តាហ៍ហ្នឹងដោយប្រើ mixer បាញ់សម្លាប់បាញ់សម្លាប់ឬមួយក៏កំទេចចោល building civil របស់ប្រទេសអ៊ុយក្រែនហ្នឹងទេវាមិនខុសទេអញ្ចឹងបានន័យថាកុំមកនិយាយហើយមិនមែនអូនិយាយអាក្រក់ពីពីរុស្ស៊ី ប៉ុន្តែអត់និយាយគាត់ពីអាមេរិកក៏មកនិយាយហើយក៏មកកាត់ជើងហើយភាកច្រើនដែលពួកនឹងដែលដែលគេតាំងខ្លួនថាគេចូលសញ្ជាតិអាគាំងហើយដល់ហើយមកកាន់ជើងសិតកាន់ជើងអាគាំងអូចូលសញ្ជាតិអាគាំងហ្នឹងមិនចេះតិចទៀនអាគាំងទេហ៎ហើយកន្លែងតិចទៀនអាគាំងរបៀបដូចឧទាហរណ៍ថាចេះតែររឿងខ្មែរររឿងនាយករដ្ឋមន្ត្រីខ្មែរហើយវហៃតាំងខ្លួនឯងសិតថា ប្រជាធិបតេយ្យសិទ្ធិមនុស្សប្រជាធិបតេយ្យសិទ្ធិមនុស្សប៉ុន្តែ តាមពិតលៀងកគូតែមិនទាន់ជ្រះមិនក៏មិននិយាយផងអានឹងដែលខ្ញុំចង់និយាយប៉ុន្តែពេលដែលយើងនិយាយពួកគេរបៀបលបងជេមសុកហ្នឹងគ្រប់គ្រងការពារ policy របស់អាកាំងនៅទាំងអស់ដូចមិនចេះឃើញខុសហើយ ប្រហែលបន្ទោសតែពីរឿងបន្ទោសទៅទៅទៅទៅលើសម្ដេចដៃជោឬមួយក៏រដ្ឋាភិបាលភ្នំពេញទៅវិញអាហ្នឹងឯងតែខ្ញុំចង់និយាយថា ចេះតែនិយាយឲ្យតែរួចពីមាត់ហើយខ្ញុំមិនយល់ស្របពីកម្រិតនឹងទេអញ្ចឹងហើយអញ្ចឹងមួយវិញទៀតតកតងជាមួយនឹងព័ត៌មានអញ្ចឹងបាទខ្ញុំនិយាយតាមត្រង់អ្នកតែចេះអង់គ្លេសព័ត៌មានជាភាសាអង់គ្លេសល្អល្អច្រើនណាស់មិនទៅ ចាំបាច់ស្ដាប់ លបងចេមសុកឬមួយក៏ស្អីស្អីហ្នឹងទេខ្ញុំមិនត្រូវការទេខ្ញុំមិនត្រូវការស្ដាប់ទេមិនខ្វះទេព័ត៌មាន អន្តរជាតិដែលយើងអាចទទួលយកបានពី ភាសានេះប៉ុន្តែបើសិនជាអ្នកណាមិនចេះអាហ្នឹងមិនដឹងធ្វើម៉េចទេអញ្ចឹងបានថ្មីថ្មីនេះខ្ញុំសូមនិយាយចេះថែមបន្តិចចុះអឺមាននេះខ្ញុំនិយាយតាក់ទងទៅជាមួយនេះស្រយស្រយសភាពចឹងហ្នឹងមានយកបណ្ឌិតមួយយកមកធ្វើ interview ខ្ញុំអត់ខ្វល់ថាអ្នកឯងជាបណ្ឌិតអីទេប៉ុន្តែការនិយាយខ្ញុំមើលឃើញខុសខុសច្រើនណាស់និយាយតាមត្រង់ អានោះខ្ញុំសូមនិយាយទាំងចោះខ្ញុំអត់ដឹង ថាបណ្ឌិតនឹងឈ្មោះអីទេខ្ញុំភ្លេចឈ្មោះខ្ញុំអត់ចាំទេតែឃើញថាសោយសោយសភាពយកនៃដើម7ព័ត៌មានដើម7ហ្នឹងមក interview ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយមនុស្សហ្នឹងជា គេ ថាជាបណ្ឌិត ដែលទៅរៀននៅ ដូចជានៅអ៊ុយក្រែនឬមួយក៏នៅរុស្ស៊ីប៉ុន្តែខ្ញុំស្ដាប់សម្ដីនិយាយខុសច្រើនណាស់និយាយតាមធម៌ និយាយខុសច្រើនណាស់ដូច្នេះខ្ញុំអត់អត់ខ្វល់ថាអ្នកឯងជាបណ្ឌិតអីទេណានិយាយតាមត្រង់តែខ្ញុំអត់ទាន់យកមកនិយាយនេះទេប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយថាបើសិនជាជាបណ្ឌិតហើយសូមនិយាយអីនិយាយឲ្យសមជាបណ្ឌិតផងហើយនិយាយឲ្យឲ្យត្រឹមត្រូវផងអាហ្នឹងខ្ញុំសូមនិយាយចឹងទៅចោះព្រោះឲ្យខ្ញុំខ្ញុំស្ដាប់ទៅទើសតិចច្រើនណាស់ទើសតិចច្រើនណាស់ហើយនិយាយដូចអត់សមហេតុសមផលហើយ ប៉ុណ្្នឹងទេចុះខ្ញុំមិនចាំបាច់និយាយច្រើនទេអឺប៉ុន្តែខ្ញុំចាំមើលមើលតើគេនៅតែនិយាយរបៀបអញ្ចឹងទៀតឬមិនយ៉ាងម៉េចអឺព្រោះខ្ញុំនិយាយតាមត្រង់ខ្ញុំអឺខ្ញុំចង់បានអីឲ្យថានិយាយការពិតមកនិយាយអីឲ្យឲ្យវា logic មកហើយកុំចេះតែនិយាយឲ្យតែរួចពីមាត់ហើយអាងតែខ្លួនឯងជាបណ្ឌិតហើយដល់ហើយធ្វើឲ្យខ្មែរឡើងវិញអស់របៀបដូចថា James Sop អញ្ចឹងធ្វើឲ្យខ្មែរឡើងវិញអស់ ដូចចាសុំសុំនិយាយអីឲ្យជួយនិយាយឲ្យវាការពិតជួយនិយាយដើម្បីកុំឲ្យខ្មែរឆ្លោះគ្នាហើយរួចហើយដោយតែមួយដែលមកជេរខ្ញុំនេះខ្ញុំក៏មិនដឹងថាវាជេរដោយសារមូលហេតុអីដែរហើយអឺបន្តអីទេអញ្ចឹង thank you so much បងប្អូន bye bye